ន័យត្រង់ចឹងមែននៃប្រៀបធៀបស្រីល្អរកប្តីមិនបានស្រីល្អអត់មានប្តីស្រី ណាចេះត្បាញហូលត្បាញប្រាំមួងមើលថែម៉ែឪចូលវត្តពាក់អាវចិត្តចិត្តអើសពតវែងអាវអីក៏ដៃវែងអីចេះទៅមានកសែងពៀនីអីត្រឹមត្រូវត្បាញហូលត្បាញប្រងងបំរើម៉ែអ៊ំចេះរំរេចគេមិនចូលសួរទេគេថាវាស្រែតែបើនាងណា ខោចលើខោចក្រោមចូលវត្តសលាវទាំងបណេតធម្មកថាពីរអង្គនេះទៀតចូលវត្តតាមស្រួលហ្នឹងឡុងចាន់ថាឆានបាយមិនចំមាត់ទៀតសរសើរវាអាយុ19ប្តី2សរសើរថងថាវាប្រកែហើយប្រុសក៏ដូចគ្នាប្រុសណាត្រឹមត្រូវដូចឡុងចាន់ថាគ្មានមីមួយណាវយោសោះហើយបើប្រុសណាញៀនកាវញៀនមសុទ្ធ បើហោះម៉ូតូបំផ្លាញម៉ែឪមួយខែបង់គេ1លាន2លានអានោះអាយុ22មិនតាន់មានប្រពន្ធមានអីវេមានកូនមានអីវ័យគ្នាអាយ៉ាក្បាលប្តឹងឯងសឹងរលខែសរសើរវាដែរញោមគិតនេះប្រុសល្អនេះញោមឯងបីព្រះអង្គនេះល្អអូម៉ែនេះនាងណាបានលងយន្តថាអីសំណាងហើយកាឲ្យគ្មានស្អីស៊ីចុកទេលោកអើយលោក ក៏មានស្អីស្លាប់អទេសអីអាណាទៅលីស្បោងស្រូវមកងាប់ចេះនិយាយចឹងហ្នឹងហើយបើនាងណាចិញ្ចឹមអីបើថយហើយមិននៅទេញោមបួសលោកនេះវេទនាណាញាតិញោមស្មានថាបួសលោកនោះសំណុកអីវេទនាណាហើយទ្រាំអូម៉ែហើយរាល់ថ្ងៃនេះបើមិនទ្រាំងាប់គ្មានញោមឯងឃើញមុខទេគេមិនទៅសោតមន់ការអីអាត្មាមិនហ៊ានទៅផងណា ខ្លាចក្រែងតែ3 4រោងទ្រាំបានវាការដូចគេណាសុកចិត្តទ្រាំញោមគិតមើលមិនធម្មតាទេញោមខែចូលឆ្នាំខែអីនេះវិញគេដើរលេងទាំងគូទាំងគូឯងដើរដែរដើរទេសដើរសោតមានបានដើរលេងគេណាអាកន្លែងណាទឹកធ្លាក់ទឹកជ្រោះអីទៅទៅគ្រាន់សំបីតែឯងងូតទឹកកក់សាប៊ូហ្នឹងគេសើចឯងទៀត គេថាចំមើលលោកក្បាលអត់សក់ចេះកក់សាប៊ូអឺណាចេញមកប្រផ្លាក់ប្រផ្លុងអញ្ចឹងណាហើយគេងូតទឹកទៅគេមានគ្នាគេទៅគេឯងនេះនៅម្នាក់ឯងហេលហាលហេលហាលມັນស្រួលទេញោមពិបាកមកណាជីវិតអ្នកបុះនេះហើយទៅឯណាបន្តិចបន្តិចហ្នឹងគេចាប់តតោសដូចយាយយាយហ្នឹងវិញហ្នឹងមកអង្គុយមុខលោកធ្វើដូចស្រឡាញ់ចូលចិត្តលោកប៉ុន្តែវិញនិយាយដើមលោកអីវិញណា ធ្វើត្រឹមត្រូវឯណាណាប្របាកមកណាញោមផ្គប់ចិត្តញោមមិនត្រូវទេជួនកាលដល់ពេលឆានចូលទៅនេះទៅនោះគេថាទៀតមើលលោកគ្មានយាតសោះទៅអង្គុយឆានអីចេះចុះចេះចុះលោកមានដើរឆានឯណាលោកអង្គុយទៅញោមឯងកុំតែចេះថាឲ្យលោកពេកកុំប្រកែទៅពេកញោមយល់ទេតែប្រកែទៅពេកគ្មានលោកទេឥឡូវនេះចូលរួមសម្ដែងប្រមាណប៉ុណ្ណេះដង10 25នាទីហើយ ហើយសល់ប្រមាណប្រកេនព្រះអង្គគ្រូពីរព្រះអង្គសំដែងឲ្យដល់ម៉ោង11ទៅអាត្មាអង្គុយចាំស្ដាប់ម្ដងព្រោះនឿយហត់ដែរខ្ញុំមិនស្រួលខ្លួនទេគីឡូឥឡូវចុះហើយកាលមុន59ឥឡូវសល់55ម្សិលមិញថ្លឹង56ងាកមិញចូលប្រគន់អស់1គីឡូសល់55មិនដឹងបាត់ទៅឯណារហូតមកអត់ឃើញតាមពិតអត់អងួយខ្ញុំ សូវស្រួលខ្លួនទេញោមអើយហើយដល់មកឃើញមុខរៀងចាស់ចាស់ទៀតចង់តែងាប់អាត្មាមានកម្លាំងសោះហ្មងនិយាយទៅហើយមុខដូចបាទចង់និយាយបានអត់គ្មានណយទៀនសោះហើយមុខឲ្យដូចតយងជែកមុខណាគ្មានកម្លាំងទេញោមហើយប៉ណ្ណេះចុះហើយប្រកេនតួនាទីនេះ ដល់ព្រះអង្គគ្រូទាំងពីរព្រះអង្គសម្ដែងអីក៏តាមអធិស្ស្រ័យរបស់ព្រះអង្គចោះខ្ញុំកណាសូមចូលរួមបានប្រមាណប៉ុណ្ណេះសូមអនុមោទនាសូមអនុមោទនាកណាលើលោះខ្វះខាតសូមមេត្តាបំពេញបន្ថែម សូមអនុមោទនាព្រះធម៌មិនស្ដាប់ច្បាប់មិនអានចេះចាំនឹងមានមកពីណា ខ្លួនឯងមិនស្វែងជោគវាសនា សង្ឃឹមទេវតាណាគេអាណិត មានអ្នកជើងឯកបែកខាងរឹងល្ងងម្លឹងគង់មិនព្រមញោមណានាមានអ្នកនេះមានតារាបណាប្រយោជន៍ខ្លឹមសារត្រូវអន្តរាយសូមអនុមោទនាសូមអរគុណលោកម្ចាស់ព្រះអង្គប្អូនឡុងចន្ទថា ហៅលោកប្អូនចឹងចោះព្រោះនេះចាស់ជាងគេនេះគុណចាស់ដែលទំនមដល់នេះគឺគុណចាស់ព្រះសច្ចមនីពតោជាសុមាលាហ្នឹងអត់ទេញោម ញាតិញោមកុំអាសោយចាំស្ដាប់សំឡេងសិនណាញោមណាហ្នឹងអាគេនេះមានសពមានគ្រប់ថ្មនៅផ្សេងទៅគុណចាស់ព្រះអង្គប្អូនឡុងចន្ទថានោះក៏ផ្សេងទៅឥឡូវមកគុណចាស់ព្រះអង្គខាងជាសមាលានេះក៏នឹងបានបន្តទៅទៀតទៅប៉ុន្តែអាត្មានឹងរកសរុបត្រង់ណាលោកម្ចាស់សំដែង មិញនេះដែលរសរុបមិនឃើញគាត់ណាសរុបត្រង់ថាញាតិញោមកុំចាប់ទោសកំហុសប្រសង់អីពេកណាពេលខ្លះយើងកំហំចិត្តភ្លឺឬមាត់សំសិលចឹងញោមហ៎តែមាត់រអិលអីគេចេញពីដំណេកយប់មិញយល់សពឃើញចាក់កទុយលេខលវលតដេកផ្លេចចាក់ខ្ទង់សា ហើយសូមបញ្ជាក់ថាធនាគារទាំងអស់ជារបស់ឯកជនណាខ្ញុំណានេះឥឡូវវាឆ្ងល់តេទៅប្រគុណចាស់ជា សមាលាទៅជាគេឆ្លើយមកថាធនាគារទាំងអស់ជារបស់ឯកជនទេអ្នកជាពាក់លុយហ្នឹងហ្នឹងហើយឥឡូវគេដាក់អញ្ចឹងទៅស្មាចម្រើនពកលោកម្ចាស់ថាកុំឲ្យចាប់កំហុសពេកនឹងត្រង់ថា ឲ្យចេះមាននៅមេត្តាចិត្តមាននៅសេចក្តីល្អនៅក្នុងសន្តានចិត្តនឹងឲ្យបានច្រើនហើយមួយទៀតមិញលោកប្អូនឡងចន្ទថាថាអាត្មាព្រះអង្គដងចន្ទីនេះបានអីបានបានអីថាមូលដោយប្រច័នទៅខ្ញុំណាស្អាតតិចមែនទេខ្ញុំអូប្រភៈមូលដោយប្រច័នអញ្ចឹងទៅវាស្អាតខ្ញុំមូលដោយក្របលុញហ្នឹង អត់ទេដូចជាទរុនទរាពេកញោមបើឡងសភាពថាអាត្មាមូដូចកង់ឡានដល់ឥឡូវមកព្រះអង្គឡងចន្ទថា ថាអាត្មាមូដូចក្របលុញតែបានពីរអង្គព្រះអង្គដងចន្ទនេះចុះបើអាត្មាក្របលុញហើយពីរអង្គនេះដងជាពីមញោមនេះនេះមើលអាត្មាវាវាក្របលុញវានៅកណ្ដាលហើយពីរអង្គស្ដើងស្ដើងនេះដង ជាពីមហ្នឹងញោម ស្មាព្រះអង្គដុងចានីនេះសិតតែអ្នកបួសសោមហ៎ញោមអានឹងដូចយើងហូបឆ្នាំខ្មែរហើយវាធាត់ណាអានឹងគេថាហូបទៅសោមមកដល់បួសស្គមស្គមចេះញោមអានឹងបួសមិនសូវសោមឬក៏មិនចេះពិសេសគុណចាស់ព្រះអង្គគ្រូជាសុមាលាណាឡើយថាព្រះអង្គដងចានីអាត្មាដោយក្របលុញហើយពីរអង្គហ្នឹងមានដងជាពីមឯងញោម លើកំឲ្យយូររតនានិមន្តគុណចាស់ជាសមាលាមួយព្រះអង្គទៀតអាត្មានឹងសរុបបញ្ចប់ហើយថ្ងៃនេះឃើញញាតិញោមបើទោះបីជាថាលឹះលួសខ្វះខាតអីយ៉ាងណាឃើញទឹកមុខញាតិញោមដូចចម្លែកណាហើយចម្លែកនឹងនៅត្រង់ថាទោះបីជាចង្អៀតទោះបីជានឿយហត់អីមិនមើលទៅឃើញញញឹម មើលញាតិញោមមើលពីពីអាត្មានេះបានឃើញញាតិញោមមើលទៅឃើញញញឹមឃើញឃើញចេញពីពីក្នុងចិត្តនឹងមកត្មងតែសនំពើមួយសនំពើបន្ទប់ទឹកអីប្រហែលជាអត់ក្រាន់ទេញោមប្រើបន្ទប់ទឹកឥណ្ឌាខ្លះទៅ ស្គាល់បន្ទប់ទឹកឥណ្ឌាញោម មានន័យថាត្រង់ណាក៏បានឲ្យទៅសំគួរទៅឥណ្ឌាតិចឃើញដីទទេទទេអីហ្នឹងញោមហើយស្រុកនោះយើងក៏ឆ្ងល់ញោមជិះឡានម៉ោង4ម៉ោង5ទៅនៅវត្តកន្លែងពីរៀនរស័យញោមវាហួសម៉ោង4ម៉ោង5ឡើងដឹកដៃកូនចៅមកបត់ជើងកដាខ្នល់ហើយក្រោយផ្ទះមិនក៏មិនបត់ អាត្មាដើរជាមួយព្រះអង្គ4អង្គហើយយាយ3នាក់ដើរដើរពីកន្លែងសឹងទៅកន្លែងគោរពបូជានឹងម៉ោង4យមហើយវាវាអសោត្រង់ថាមកជួអញ្ចឹងមកយមដូចថាលក្ខណៈជាប្រព័ន្ធមកយមមកជួរបស់គាត់នឹងទៅទៅមកជួអញ្ចឹងទៅដល់ទៅពេលយើងដើរកាត់បែរតែខ្លួនដាក់បែរតែខ្នងដាក់យើងទៅបន្តទៅមុខទៀតអញ្ចឹងទៅ បើដឹងអាកាយវិការយកមកដាក់ទៅអីញោមហ្នឹងពោទេសបើមិនបានកាយវិការហ្នឹងមិនចេញទេចង់ចម្រើនពរថានេះជាទម្លាប់ឥឡូវអាត្មានិយាយរឿងទម្លាប់មួយទៀតមុននឹងប្រកេនព្រះអង្គគ្រូជាសមាលាពូមុនមកហ្នឹងមិនដឹងជាទៅដល់ណាណីទេញោមដូចក្លិនដូចផ្លែកញោមអាត្មាស្គាល់លោកយូរដូចមិនមែនក្លិនអញ្ចឹងញោម មកសានេះដូចចង់ក្លិនកំពុងស្ពឺបន្តិចកំពុងដូចដូចដើរកាត់ញាតញោមច្រើនពេកដូចដូចផ្លែក្លិនញោមថ្មចម្រើនពើរឿងទម្លាប់មួយឥឡូវញាតញោមតាមអាថ្មមើលញាតញោមលើកដៃសំពះទាំងអស់គ្នាញោមឥឡូវសួរតាញាតញោមទម្លាប់ទម្លាប់ថ្មអង្គមប្រសងញាតញោមលើកដៃយ៉ាងម៉េចលើកដៃណាញោមលើកដៃសំពះ តែឧទាហរណ៍តាញោមថ្វាយបង្គំព្រះសង្ឃញាតិញោមទម្លាប់មិនចេះវិញណាឃើញប្រគុណចាស់ព្រះអង្គគ្រូជាសមាលាមកញាតិញោមលើកដៃទាំងពីរអញ្ចេះប៉ុន្តែបើយើងទម្លាប់ដូចថាអូព្រះអង្គគ្រូជា សមាលាមកហើយយើងលើកដៃម្ដងមួយញោមនេះអាត្មាលើកឲ្យញាតិញោមមើលបន្តិចព្រះអង្គគ្រូជាសមាលាមកហើយសូមក្រាបថ្វាយអង្គម មិនឲ្យញោមទម្លាប់ឬមិនទម្លាប់គឺយើងទម្លាប់លើកដៃម្ដងទាំងពីរមែនទេញាតិញោមសាក់លើកម្ដងតែមួយមែនញាតិញោមដាក់ឲ្យលើកមើលអរគុណចាស់ជាសមាលៀកមកហើយលើកម្ដងហើយចាំអានេះចាំលើកមកមកសាទៀតយ៉ាងណាមិញចង់ចម្រើនពរញាតិញោមថាយើងមកប៉ុននេះមិនមែនសិតតនៈចិត្តប៉ុនទាំងអស់ទេ មានអ្នកខ្លះក៏មកប្រាថ្នាប៉ុនអ្នកខ្លះមកយកប៉ុនដែរតែក៏មកជាមួយនឹងចិត្តបាបអញ្ចឹងទៅដោយប្រគុណចាស់សំដែងថាមកហើយទៅជាបាត់តំណប់ជើងអីអញ្ចឹងណាហើយកណាច្បាស់លាស់ណាស់តំណប់ជើង គឺឥឡូវនៅក្រោមក្រែណាញោមហ្នឹងវាមានអ្នកមកយកបាបអញ្ចឹងដែរអញ្ចឹងញាតិញោមសាំងយកគ្នា ប្រើប្រាស់អ្វីអ្វីហ្នឹងឲ្យ បានជាប្រយោជន៍រវាងគ្នានឹងគ្នាតរៀងទៅព្រោះសូមអនុមោទនាឥឡូវនិមន្តគុណចាស់ជាសុមាលាញាតិញោមហើយប្រកេនបើអត់ឲ្យសឹកឯឲ្យបួសរហូតមិញហ្នឹងគុណចាស់ព្រះអង្គឡងចន្ទថាប្រកេនបើហើយតែកណាមបានសាធុអីអញ្ចឹងប្រគុណចាស់យកទាំងអស់ក៏បានដែរហ្នឹងហើយពោះដូច ច្បាស់លាស់ណាស់ញាតិញោមមើលណាមើលតាំងពីជប៉ុនតាំងពីកសែងតាំងពីអីហ្នឹងៀបរបបរៀបចំហ្នឹងញាតិញោមមើលតោបណាខ្វះអ្នកតាអីហ្នឹងហើយញោមអញ្ចឹងសូមរតនានិមន្តគុណចាស់ដើម្បីបានបកស្រាយពន្យល់ក្នុងចំណុចណាមួយ តាមសមគួរដល់ពេលនឹងវេលា រយៈពេលប្រមាណជា20 នាទីទេណាសូមអនុមោទនានមោតស្សៈភិក្ខវេតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភិក្ខវេតោអរហតោសម្មាសម្ពុទ្ធស្សៈ នមោតស្សៈភេកវេតោអរហតោសម្មាសម្ពុទ្ធស្សៈរតនតយស្សវន្តិមិខ្ញុំ ព្រះករុណាសូមនមស្ការថ្វាយបង្គំចំពោះ ព្រះរតនត្រ័យដោយសេចក្តីគោរពសូមក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃរាជទាំងពីរគណៈសម្ដេចព្រះសង្ឃនាយកព្រះសង្ឃនាយករងព្រះ មន្ត្រីសង្ឃទូទាំងប្រទេស សូមក្រាបថ្វាយបង្គំព្រះមេគុណខេត្តកំពង់ស្ពឺព្រះអនុគុណស្រុកស្រុកហ្នឹងស្រុកអីស្រុកទៅហ៎ស្រុកភ្នំស្រួចស្រុកភ្នំស្រុកភ្នំស្រួចទាំងដោយសេចក្តីគោរពដល់ពងពោះសូមក្រាបថ្វាយបង្គំគ្រូចាតិកាវត្តសូមក្រាបថ្វាយបង្គំព្រះអង្គគ្រូខាងអង្គតសោមទាំងបាននិមន្តមកដែរហើយព្រះអង្គគ្រូព្រះមន្ត្រីសង្ឃគ្រប់ ណៃសូមក្រាបថ្វាយបង្គំដោយសេចក្តីគោរពជ្រះថ្លាសូមនមស្ការថ្វាយបង្គំព្រះគ្រូម្ចាស់បុណ្យព្រះមហាមេត្តាបាឡោដុងចាន់នីទានដោយសេចក្តីគោរពជ្រះថ្លាព្រះម្ចាស់បុណ្យទានហើយថ្វាយបង្គំព្រះមហាថៃក្រេកណ្ដាលព្រះមហាប៉ែនវិបលបរោះឯកទានហើយសំឡេង គេវាបរោះពិត គឺសំឡេងពិរោះណាទេណា យើងនេះវាមញែកមញែកមញក់មញ៉ាំមញ៉ើហើយនមស្ការព្រះអង្គគ្រូប្អូនព្រះមហាឡុងចន្ទថាព្រះអង្គគ្រូដែលតារាទៅបនឹងរះប៉ុន្តែរះដាច់រះមកមែនប៉ុន្តែទឹករះមែនប៉ុន្តែរះដាច់ដាច់គេដាច់ឯងមួយថ្ងៃ3 4 5ប៉ុនមួយថ្ងៃ ហើយពីរអង្គនេះចិត្តលិចទៅវិញហើយរះឆ្អែតឆ្អន់ហើយចិត្តលិចទៅវិញហើយអង្គគ្រូប៉ែនវិបលត្រឹមកហើយប៉ំប៉ំហើយចិត្តផុតហើយអាត្មានេះបួសមិនសូវសមនឹងលិចមុនលោកទៅទៀតនេះណាអ្នកបួសសមនឹងនៅយូរបន្តិចទៀតនឹងអញ្ចឹងគណាហើយណែពីអង្គអមហ្នឹងគឺថាអាម៉េចដងជាពីមដងជាពីម បាញ់ប្រច័នដងជាពីមហ្នឹងបាញ់អ្នកភ័ក្រមូកឡង់ដោយដួងប្រច័នត្រាហ្នឹងហើយបើសិនណាដងជាពីមហើយមូកឡង់ដោយក្របអីមិញក្របហេក្របលុញហ្នឹងក្របលុញហ្នឹងយកមកបាញ់ជាពីមហ្នឹងហ្មងហ្នឹងអាចឹងញាតិញោមចម្រើនពរទាំងអស់គ្រប់រូប ចម្រើនពរជាពលរដ្ឋទូទាំងប្រទេសទាំងអស់ពរណា ថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គផងទៀតអើយមហូបលើកដាក់តុកអស់ហើយបើថាមិនជាទេឆាត់របស់ទៅនឹងបកផ្លិតនឹងទៅណានឹងណាមើលឲ្យម៉ោង7:11ហើយតែម៉ោង10កន្លះជាង7:11ហើយហើយពេលវេលាខ្ញុំកណាអាត្មាភាពហ្នឹងគឺมันច្រើនទេតែអឺមកដើម្បីបានរួមចំណែកញាតិញោម សុខសប្បាយទាំងអស់គ្នាណាទេណាជើញមកហ្នឹងអត់មានអ្នកណាខ្យល់គោក្តៅខ្យល់ចាប់អីទេពូអីតាមពិតមនុស្សច្រើនអញ្ចឹងគុណម្ចាស់ដែលជាម្ចាស់ប៉ុនហ្នឹងគួរលៃឡានពេទ្យសម្រាប់សកួរ1ទៅ2ទៀតបើតាមទៅចំនួន មនុស្សវាចូលដល់ពាន់ហើយនេះមិនមែនរយទេណាមិនមិនអូឡានមានហើយហើយមានអ្នកនៅ អ្នកសម្ពោធឡានពេទ្យនៅ នៅមិនទាន់មានទេទេណោះហ្នឹងហើយហើយញាតិញោមបានសុខសบายទាំងអស់គ្នាណាទេណោះសុខសบายទេទេអូសុខសบายទាំងអស់គ្នាហើយអឺជូនពរញាតិញោមដែលអញ្ជើញមកប៉ុនហ្នឹងកុំឲ្យឈឺទាំងប៉ុនរួចក៏ឲ្យជា ដែលបានអញ្ជើញមកវត្តព្រៃក្មេងទាំងអស់គ្នាហ្នឹងណាប៉ុនណាហ្នឹងឲ្យបានសុខសบายទាំងអស់គ្នាសុខចម្រើនតរៀងទៅលោកណា ពើទាំងអស់ទាំងក្នុងសាលាទាំងនៅខាងក្រៅសាលាជ្រើញជើញមកច្រើនមែនតែនហើយអ្នកដែលមកឈោហ្នឹងបាំងខ្យល់ចូលសាលាអស់ណាហេតុតែចង់ឃើញ ប្រភពគ្រូប៉ែនវិបុលព្រះអង្គគ្រូឡុងចន្ទាណាមកអស់សុខចិត្តឈោក៏ឈោដែរឲ្យតែបានអឺតកនឹងចូលមកសាលាឆាន់ទៅសบายចិត្តរីករាយណាស់អឺព្រះអង្គបានត្រាស់សម្ដែងធัว ដែលធ្វើទៀនទៅហើយបានបនច្រើនមាន6យ៉ាងហើយអាចដើម្បីធ្វើបនកើត មាន4យ៉ាង10ទាំងអស់ចាំកត់ចាំទុកណាពូណាដែលធ្វើបនញាតញោមចង់បានបនច្រើនទេហ្នឹងចង់ឲ្យសោតតិចទៅហើយឲ្យលឺទេមកកុំណែកូនបើទេសនានេះឬចង់ស្ទើរ អញ្ចឹងមកចង់បានបនច្រើនទេ ហ្នឹងញាតិញោមលក់ដូរដូចគេដោយឯងប៉ុន្តែចង់លក់ដាច់ជាងគេហើយប៉ាត់ចង់ឲ្យចំណេញជាងគេណាទេណាចង់ឲ្យចំណេញជាងគេអាចឹងទៅយ៉ាងណាធ្វើប៉ុនក៏អញ្ចឹងដែរចង់ធ្វើប៉ុនមុនគេហើយចង់បានប៉ុនច្រើនជាងគេអញ្ចឹងដែរណែបើញាតិញោមខ្លះធ្វើប៉ុនតែអត់សូវបានប៉ុនច្រើនទេទៀនអត់សូវបានប៉ុនច្រើនទេពីព្រោះលោកអត់ចេះនៅក្នុងធម៌6យ៉ាងហ្នឹងអា នឹងលោកអត់បានដឹងធម៌6យ៉ាងហ្នឹង ទី1 6យ៉ាងហ្នឹង3យ៉ាងផ្នែកខាងលោកប្រសង់ណាស់ហើយ3យ៉ាងទៀតផ្នែកខាងញាតញោមឥឡូវខាងប្រសង់ស្រួលទេលោកអត់មានលោភៈលោកស្រាលស្ដាងទៅនៅលោភៈលោកអត់មានទោសៈមានមោហៈ3យ៉ាងហ្នឹងលោកអត់មានណាអញ្ចឹងប៉ុនយើង បាន ច្រើនណាស់លោកមានកិលេសតិចតួច លោកស្រាលស្ដាងទៅនៅកិលេសហ្នឹង 3យ៉ាងណាទៀតហើយ3យ៉ាងទៀតញាតិញោមយើងទាំងអស់គ្នាហ្នឹងណាទៀតញាតិញោមយើងទាំងអស់គ្នាហ្នឹងលឺដែរលឺដែរគឺមានចេត